អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review Hero SM Kang World មួយដែល Hero នេះនៅកោអត់ដងហើយវាគឺជាប្រភេទ Hero Master ហើយចំពោះ point Master នេះក៏មានសច្រើនដែរបើយើងនិយាយទៅហើយអ្នកទាំងអស់គ្នាដែលចង់លេង CH ពេលបច្ចុប្បន្នមនុស្សលេងច្រើនគឺនៅតែដងហ្នឹងឯងបើនៅកោផ្សេងផ្សេងមិនជាមានមនុស្សប៉ុន្មានទេប៉ុន្តែអ្វីដែលសំខាន់ជាងគេនៅដងមួយរយៈក្រោយនេះមានគេថា server អញ្ចឹងវាបាក់រៀងចូលបន្តិច អូខេតោះឥឡូវកុំឲ្យខាតពេកយើងចូលទៅមើលទាំងអស់គ្នាតើ hero ដែលមានឋានៈ Masol នេះគាត់មាន item អីខ្លះអូខេ let's go អូមុននឹងចូល review នេះខ្ញុំក៏ភ្លេចប្រាប់ដែរ hero នេះយើងដាក់លក់ក្នុងតម្លៃ880ដុល្លារហ្នឹងហើយតោះ all item តែម្ដងណាអូខេអញ្ចឹង hero នេះគាត់ពាក់ក្បាល XS Sunny បូក15អាវគឺជាប្រភេទអាវដាក់ stone បូក15ដូចគ្នា account HS Sunny បូក15អឺចំពោះ chat គឺជាប្រភេទ chat Sunny តង់ទី1 chat នេះគឺ INT 35ឈៀប510រួមជាមួយនឹងជំនួយកពីប៉ាក់គឺ4%អាក្រោមគឺ chat VAT អឺចំពោះដៃគឺជាប្រភេទដៃ ISO បូក15អញ្ចឹងនគរឧដុង្គនេះបើយើងនិយាយស្មោះត្រង់ទៅ ភាគច្រើនគឺ item បូក15ហើយឲ្យតែប្រភេទ item ដែលមាន return ហើយអ្នកខ្លះណាក៏គាត់បូកអត់បាន return ដែរណា អូខេតាតូគឺជាប្រភេទតាតូ perfect របស់2អ្នកទាំងអស់នេះអញ្ចឹង perfect មានតែកប់អស់ណាហ្នឹងហើយជាប្រភេទតាតូ strength dot បូក15 strength dot បូក15 perfect strength dot បូក15 perfect strength dot បូក15 perfect strength dot បូក15 perfect អញ្ចឹង hero នេះតាតូគឺ A មែនតើអ្នកទាំងអស់នេះនៅដង item គឺ តាតូ clock ដៃសូគឺមានតម្លៃរៀងថ្លៃ ហ្នឹងហើយហើយរួមជាមួយនឹងសានីផងដែរហ្នឹងហើយអូខេចំពោះ clock គឺគាត់ប្រើ clock goal អ្នកនរគ្នាអញ្ចឹងបាច់សួរខ្ញុំតើហេតុអីក៏ hero នេះពេល clock goal បានទេគឺគេកាត់15 level អ្នកនរគ្នាណាអញ្ចឹង clock នេះគឺ strength 3 IT 20 VT 18 AGI 20រួមជាមួយនឹង OBS 18 clock ក្រោមគឺ strength 20 IT 11 VT 12 AGI 18 OBS 20 ចឹងតាមធម្មតា clock goal នៅពេលដែលយើងប្រើវាមួយគូវាទទួលបានឈាមចំនួន15%ណាអូខេចំពោះសិភៅ Hero នេះគឺសិភៅគឺ4 page 10 level មិនស្អាតតែម្ដងណាភាគរយទី1 19ភាគរយទី2 124រួមជាមួយនឹង chat មួយគូទៀតចឹងវាឡើង130ជាងហើយអឺអាក្រមភាគរយក្រោយគឺ88ហើយភាគរយទី4គឺ81%អូខេជីលមូនគឺជាប្រភេទជីលមូនធំណា ហើយ10 level mix តែម្ដងណាអូខេ10 level 3 INT 30 OBI 30បប out in x attack 11%បបខោគឺបប3 hero នេះគឺមានដំរីស្រាប់ហើយអានេះយើងប្រើដល់ថ្ងៃទី5ខែ4ថ្ងៃទី18ខែ4ថ្ងៃទី5ខែ4អញ្ចឹងយើងប្រើបានរៀងយូរគួរសមដែរណាអញ្ចឹងចំពោះឋានៈគឺគាត់ចាក់អស់ហើយណាអ្នកនរយើងអាចមើលបានណា អ្នកតណៈ mask អស់មកអីក៏ចាក់អស់ហើយអញ្ចឹងអ្នកទាំងអស់នេះយកតណៈទៅលេងទៅគឺស្រួលមែនទែនចាប់ចាំតិចខ្ញុំសុំមើលតណៈសិនវាសល់ដល់ថ្ងៃណាអញ្ចឹងណាតិចអឺ21ថ្ងៃតាមចាក់ដែរអានេះ22ថ្ងៃតាមចាក់អូខេអឺ chat recover 3តង់មួយគ្រាប់ item ស៊ីនំ item កាត់ level បាគូ support មើល stone បានខ្ញុំមិននិយាយទេណា defend chat sinom chat sinom chat ហើយ chat ឯខ្លះទេច្រើនណានេះ item support dancer 10 mic golden 10 mic red cloud 10 mic សិផលក្បាលទៀតហើយ128%អ្នកនរនេះ wallet អាយធីមបន្ទាប់បន្សំ ចឹងមើលកាអាវក្រៅតិច point កាអាវក្រៅនៅសល់1360កាអាវក្រៅមានមួយឈុតពីរឈុត3 4 5 6 2 7 8ឈុតដែរអ្នកនរណាណាហើយយើងមើលនេះតិចតើអូខេនេះជា item បន្តបន្សំនៅក្នុងទៀតអញ្ចឹងនៅសល់អាវសានីមួយគ្រាប់ទៀតអ្នកនរណា ប៉ុន្តែគ្រាន់ថាឡើង XS ទេតែបើអ្នកទាំងអស់និយាយទៅគឺអាច upgrade បានណាអូដុំសាច់ច្រើនមែនទេអ្នកនរនេះចឹងមកដុំ2 3 4 5 6 7 8 9 10 11 12 13 14ចឹងដុំដល់សល់14ដុំណាដុំដល់សល់14ដុំកាប់ point មកសល់អឺនៅសល់8សែន87630 ជាទូទៅខ្ទង់ប៉ុន្មានដូចជា60ម៉ឺនខ្ញុំមិនច្បាស់ដែរព្រោះម៉ាសល់ខ្ញុំមិនដែរលេងណាទីត្រង់អូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះ item hero មានតែប៉ុណ្្នឹងហើយតម្លៃ hero គឺយើងនឹងដាក់លក់ក្នុងតម្លៃ880ដុល្លារអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាចាប់អារម្មណ៍ជាមួយនឹង hero មួយនេះអីអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកក្នុង page Racer ដើម្បីធ្វើការទិញ hero នេះបានណាអញ្ចឹងអឺដូចខ្ញុំបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងចំពោះនគរពេលបច្ចុប្បន្នគឺសម្បូរនឹងនេះលេងគឺនៅតែដងហ្នឹងឯង ជាមួយនឹងនគរផ្សេងផ្សេងយើងស្ងាត់តិចណាហ្នឹងហើយអញ្ចឹងចំពោះការ review មានប៉ុណ្្នឹងអូខេអរគុណបាយបាយ